ហើយម្សិលមិញនេះក៏យើងទទួលបានទាំងអស់គ្នាចេះតែគិតថាប្រហែលជាហាឡាន់គឺជាកីឡាករដែលមានតម្លៃផ្ទេខ្ពស់ជាងគេនៅក្នុងរដូវកាល21 22ខាងមុខនេះប៉ុន្តែផ្ទុយទៅវិញគឺឥឡូវនេះបាទសារព័ត៌មានមួយដែលគាត់ធ្វើការអង្កេតវិតម្លៃទៅលើតម្លៃផ្ទេកីឡាករក្នុងពិភពលោកដែលមានឈ្មោះថា CIS បាទ observation football បាទ CEIS observation football គាត់បានចេញផ្សាយនៅតម្លៃឈ្នួលផ្ទេមិនតម្លៃឈ្នួលតម្លៃផ្ទេបាទតម្លៃផ្ទេកីឡាករដែលអាចដែលដែលកីឡាករដែលកំពុងមានហាងឆេងផ្ទេខ្ពស់ជាងគេក្នុងទីផ្សារដោះដូរនេះពេលបច្ចុប្បន្នគឺមិនមែនជាហាឡានទេបាទហាឡានឈោនៅលេខ4បាទលេខ1ហ្នឹងលេខ1លេខ2លេខ3សិតតែជាកីឡាករអង់គ្លេសទាំងអស់នេះបើតាមរបាយការណ៍ចុងក្រោយបំផុត របស់សារព័ត៌មាន CEIS Observation Football បាទនេះជារបាយការណ៍ចុងក្រោយបំផុត10នាក់ហ្នឹងគឺ មាន អង់គ្លេស4នាក់ឲ្យកីឡាករអង់គ្លេស4នាក់ឯងហើយ3នាក់ឈរលើកំពូលមាន Phil Foden របស់ Man City គឺ ហាង chain របស់គាត់ក្នុងទីផ្សារដូរថ្ងៃនេះបើក្លឹបណាចង់ទិញ190លានអឺរ៉ូណាខ្ពស់ជាងគេដែល Pep Guardiola គឺជាសំណប់ចិត្តរបស់គាត់ ហើយគាត់អាចហៅថាជា Messi របស់អង់គ្លេសថ្មី បាទ Phil Foden ហើយកំពុងតែត្រៀមយុទ្ធនាការយូរ៉ូជាមួយអង់គ្លេសយ៉ាងក្តៅកគុកហើយ Mason Greenwood របស់ Man U ឈរនៅលេខ2 178លានអឺរ៉ូលេខ3 Rashford បាទរបស់ Man U ដែរ159លានអឺរ៉ូណាដែលជាហាងឆេងនៅក្នុងទីផ្សារដោះដូរហើយ Haaland នឹងឈរនៅលេខ4 155លានអឺរ៉ូទេណាត្រូវហើយព្រោះ Dortmund ដាក់លក់ហើយ Dortmund បានបញ្ជាក់ជូនលើកមុនហើយថា បើសិនជាក្លឹបណាចង់បានហាឡានគឺអត់ក្រោម150លានអឺរ៉ូទេអាតម្លៃនេះគឺជាតម្លៃមួយហាងឆេងនេះគឺហាងឆេងត្រូវហ្មងនិយាយទៅណាហាងឆេងហ្នឹងមិនមែនហាងឆេងដែលយើងខ្ញុំចេះយកមកទេព្រោះវាមានប្រភពច្បាស់លាស់បាទអញ្ចឹងហាងឆេងហ្នឹងគឺត្រូវហើយហើយចុងក្រោយ Phil Foden ដែលជាកីឡាករដែលពងលេចធ្លោហើយពីមុនដែលយើងអត់ដឹងថាគាត់ថ្លៃជាងគេដោយសារតែមិនទាន់គេកំណត់ហាងឆេងគាត់ហើយគាត់មិនទាន់លេងឡើងដល់កម្រិតមួយអញ្ចឹងទៅដល់ពេលគាត់លេងឡើងដល់កម្រិតមួយអញ្ចឹងគាត់ អាចនឹងឡើងទៅហក់ខ្ពស់ឈរលើឈរលើគេវិញឥឡូវគាត់ឈរលើគេយើងឃើញច្បាស់គាត់ឈរលើគេគាត់ឈរទៅចំណាត់ថ្នាក់លេខ1ណាបាទ190លានបាទហើយ Mason Greenwood របស់ Man U លេខ2លេខ3 Rashford លេខ4 Haaland លេខ5គឺ Bruno Fernandes របស់ Man U ដែល154លានតិចជាង Haaland តែ1លានទេបាទលេខ6គឺ Frankie De Jong របស់ក្រុម Barcelona 138លានអឺកីឡាករហូឡង់លេខ9 ពេទ្រីបាទកីឡាករបាសេដែរយុវជនដែរ133លាននិយាយរួមទៅសិតតែយុវជនទេមកក្រោយនេះមកចាស់ជាងគេមានតែប្រុយមានតែប្រុយណូទេក្រៅនោះសិតយុវជនទេហើយលេខ8គឺ Alphon Davis ខ្សែការពារឆ្វេងកាណាដារបស់ក្រុមបាយ៉ឺនហ្នឹងគឺតម្លៃផ្ទេហក់ឡើងដល់130លាន31លានអឺរ៉ូលេខ9កីឡាករប៉ូទុយហ្គាល់របស់ក្លឹប AT Madrid យកអោហ្វេលិច127លានអឺរ៉ូបាទអង្គការនោះ AT ទិញពី Benfica មកដូច120លានហើយបាទឥឡូវឡើង127លានឡើង7លានហើយបាទកីឡាករយកអោហ្វេលិចបាទហាងឆេងណាឡើងដល់127លានអញ្ចឹងពោលគឺឡើងឡើងបាន7លានដែរបាទតាំងពីជំនាន់ខ្ញុំចាំបានដូចជាទិញមកតែ120ឬក៏122លានទេបាទយក Offelix ហ្នឹងបាទអឺ Mason Mount របស់ Chelsea ឡើងដល់123លានអឺរ៉ូ Mason Mount អញ្ចឹង Mount Phil Foden សិតតែបង្ហាញសមត្ថភាពក្នុងការពី UEFA Champions League វគ្គផ្ដាច់ព្រាត់ល្អមែនតើអញ្ចឹងគុណភាពរបស់គាត់នេះគឺត្រូវតែខ្ទង់លបាក់លបាក់តម្លៃប៉ុណ្ណឹងយើងគិតទៅមិនបាច់ថាថាគេហទំព័រ CEIS Observation Football នឹងគាត់ចេញមកទេយើងគិតខ្លួនឯងរងៃយើងអ្នកតាមដានបាល់ទាត់ដែរនេះបងប្អូនអ្នកតាមដានបាល់ទាត់ដែរឡើងមើលឡើងបាល់ទាត់ឡើងសោះដែរមិនចាំបាច់ជួនកាលមិនចាំបាច់តែ website អីគាត់ឬមួយក៏ ព័ត៌មាននេះគាត់ចេញគឺយើងអាចស្មានដឹងតម្លៃរបស់កីឡាករបាក់ប្រហែលបានដូចគ្នាតាមរយៈបទពិសោធន៍របស់យើងមើលយូរយើងស្គាល់កីឡាករស្គាល់សមត្ថភាពហើយយើងថ្លឹងថ្លែងពីសមត្ថភាពរបស់គាត់ដែលជួយក្លឹបក្នុងរដូវកាលមុននេះអញ្ចឹងទៅយើងអាចវាយតម្លៃចេញជាតម្លៃផ្ទេគាត់បានណានេះគឺនិយាយឲ្យចំពីរឿងតម្លៃតម្លៃហាងឆេងកីឡាករក្នុងទីផ្សារដោះដូរនេះពេលបច្ចុប្បន្ន ហើយខ្ញុំមើលតម្លៃហាងឆេនេះទៅវាស័កសមមែនបាទវាអត់ថ្លៃពេកវាអត់ធៀបពេកគឺគឺល្មមមកអាចទទួលយកបានហ្មងហើយទទួលស្គាល់ថា Phil Foden យើងគិតថា Haaland ល្អជាងជាងតែខ្ញុំគិតថា Phil Foden អាចនឹងល្អជាង Haaland ដោយសារ Phil Foden គាត់លេងមិនមែនតែប្រយុទ្ធទេគឺគាត់បំរើប្រយុទ្ធបើ Haaland គាត់លេងក្នុងប្រអប់ណាបាទ Foden អាចទាំងបំរើផងអាចទាំងប្រយុទ្ធផងលឿនលឿនលះលហួនខ្លាំងល្អណាអាចចូលក្នុងចន្លោះហ្នឹងហើយបាទ កីឡាករអង់គ្លេសយើងនិយាយមករយៈនេះគឺថាគាត់ឡើងឡើងឡើងជើងខ្លាំងហើយក្មេងមួយចំនួនសកលក្រួយអង់គ្លេសនឹងសិតតែល្អល្អទាំងអស់បាទអញ្ចឹងយើងឃើញ10នាក់កីឡាករអង់គ្លេស4នាក់ណាកីឡាករអង់គ្លេស4នាក់កីឡាករអេស្ប៉ាញ1អត់មានប្រេស៊ីលទេលើកនេះបាទអត់មានប្រេស៊ីលទេប៉ូទុយហ្គាល់2កាណាដា1ហើយណ័រវេ1អង់គ្លេសដល់តែ4នាក់ដូច្នេះបាទខ្ញុំទាញចំណាប់អារម្មណ៍បងប្អូនបន្តិចមក មកមកមកចាប់អារម្មណ៍រឿង Euro 2020អា Euro 2021មិនតែគាត់ថាគេនៅតែហៅឈ្មោះថា Euro 2020ដោយសារតែតាមពិតត្រូវតែលេង2020ទេដោយសារតែវាមានអា Covid ហ្នឹងទៅក៏ធ្វើឲ្យមានបញ្ហាលើកពេលមកឆ្នាំ2021នេះខ្ញុំទាញចំណាប់អារម្មណ៍មកបងប្អូនរឿង Euro បន្តិចដោយសារតែកីឡាករអង់គ្លេសល្អល្អហើយមានហាងផ្សេងតម្លៃខ្លួនក្នុងទីផ្សារឡើងអញ្ចឹងហើយបានជាអង់គ្លេសក៏ស្ថិតនៅក្នុង ហៅថាចំណោមប្រទេស4ដែលគេទាយថានឹងអាចលើកពានយូរ៉ូឆ្នាំ2021ខែក្រោយនេះខែមិថុនានេះដែរក្នុងក្នុងក្នុងក្នុងហ្នឹងក៏ខ្ញុំទាយថាអង់គ្លេសមួយដែរព័រទុយហ្គាល់បារាំងអង់គ្លេស3ហ្នឹងខ្ញុំខ្ញុំទាយថា3 3 3ប្រទេសហ្នឹងណាបាទអញ្ចឹងអ្នកវិភាគផ្សេងផ្សេងទៀតទំបីតែបងប្អូនអ្នកទស្សនាអ្នកតាមដានបាល់ទាត់ហ្នឹងក៏បងប្អូនអឺ នេះដែរបាទបងប្អូនទាយថាមានអង់គ្លេសក្នុងនឹងច្រើនដែរច្រើនជាងឆ្នាំរាល់ដងព្រោះយើងសង្កេតឃើញថារយៈកាល2ឆ្នាំ3ឆ្នាំចុងក្រោយនេះ អង់គ្លេសផលិតបាននៅយុវជនល្អល្អច្រើនបាទអង់គ្លេសផលិតបាននៅធនធានយុវជនល្អល្អច្រើនហ្នឹងហើយអូនបាទឡាយចេញពីចការទៅបាទបដូរបរិយាកាសបន្តិចបាទបន្តិចត្រូវឡាយជំនាញតែយើងអ៊ីនធឺណិតយើងវា slow ឡាយអត់កើតហ្នឹងហើយឥឡូវថ្ងៃនេះវាអ៊ីនធឺណិតល្អជាងយើងឡាយចេញ បាទឡាយចេញពីចការទៅដើម្បីបាទឡាយព្រឹកបងអងឡាយយប់បាទទេសភាពស្អាតដែរបាទធម្មតាយើងនៅខាងក្រៅអញ្ចឹងហើយបាទវាវាវាវា green វាពណ៌បៃតងស្អាតត្រជាក់ភ្នែកបាទអឺអញ្ចឹងកីឡាករអង់គ្លេសយើងឃើញក្នុងឆ្នាំនេះគឺជាប្រទេសដែលមានអតិភិបជាងអេស្ប៉ាញខ្ញុំមើលឃើញជាងអេស្ប៉ាញជាងអាល្លឺម៉ង់ជាងបណ្ដាហូឡង់អ៊ីតាលីអីបាទប៉ុន្តែ ខ្ញុំមិនហ៊ាននិយាយជាមួយពតកាលមិនហ៊ាននិយាយមួយបារាំងទេបាទដោយសារតែបារាំងពតកាលក៏ធនធានកីឡាកររបស់គេវាស្តៀងអង់គ្លេសដែរគឺលេចធ្លោទាំងព្រមដោយអង់គ្លេសដែរនេះពេលបច្ចុប្បន្ននេះបាទតែមិនមែនថាប្រទេសទាំងអស់នឹងមិនអាចលើកពាក្យទេណាគ្រាន់តែថាបន្ទាប់ពីអង់គ្លេសបន្ទាប់ពីអីហើយអ្នកខ្លាំងคลิกមើល Belgic Belgic ក៏ល្អដែរបងប្អូនមក Belgic ក៏ល្អដែរតែ Belgic មិនសូវមានកីឡាករក្មេងទេតែកីឡាករល្អល្អស្រាប់តែ Belgic ខ្ញុំខ្ញុំ ខ្ញុំពិបាកមួយតែរឿងថា basic មិនសូវជាមានបទពិសោធន៍ឈ្នះពាន Euro ហើយក៏ភាគច្រើន គឺមិនសំណាងល្អនិយាយរួម basic អត់សំណាងល្អល្អគឺល្អហើយ FIFA ranking របស់ថ្ងៃលេខ1ពិភពលោកណាបាទអញ្ចឹងយើងមិនអាចប្រកែកបានទេថាអង់គ្លេសហេតុអីបានមកពីលេខ13ហើយបានកីឡាករថ្លៃមិនមែនទេកីឡាករវាឡើងជើងល្អទាំងព្រមដែរយើងឃើញសាបូហូហៀបាទគ្រូគាត់និយាយទៅ ចំនួនលោកសៅហ្គេតដឹកនាំនេះគឺថាគាត់សុបាយចិត្តនឹងរើសកីឡាករហ្មងបាទកីឡាករវាសបោពេកបាទសបោពេកអញ្ចឹងទៅនឹងយកមួយណាចោលមួយណាទេបាទគឺថាអូយសិតតែល្អទាំងអស់បាទដូចថាត្រីមកមកមកកច្រែងហ្នឹងគឺថាសិតតែត្រីល្អទាំងអស់យើងយកមួយណាក៏ចោលមួយណាក៏វាស្ដាយណាបាទអញ្ចឹងយើងហើយចង់ឲ្យអង់គ្លេសលើកពៀនដែរនិយាយទៅឆ្នាំនេះខ្ញុំបារាំងព័រទុយហ្គាល់ល្មមឯធ្លាប់ឈ្នះពៀនហើយបារាំងឈ្នះពៀន World Cup ហើយហើយក៏ធ្លាប់ឈ្នះពានយូរ៉ូហើយហើយប៉ូទុយហ្គាល់ឈ្នះពានយូរ៉ូលើកមុនហើយលើកនេះចង់ឲ្យអង់គ្លេសឈ្នះម្ដងនិយាយក្នុងចិត្តរបស់ខ្ញុំណាបាទព្រោះអង់គ្លេសខានលើកពានធំចឹងយូរហើយបាទអង់គ្លេសតែបងប្អូនចេះមើលបាល់មកអង់គ្លេសអត់ដែលបានលើកពានទេបាទចំនួនជាង10ឆ្នាំជិត20ឆ្នាំចុងក្រោយនេះអង់គ្លេសដូចជាមិនបានខាក់ខាន លើកពានយូរហើយបាទតាំងតាំងពីឆ្នាំ98បារាំងមក World Cup មកអង់គ្លេសលេងមិនដែលបានពានអីទេបាទមិនដែលបានពានអីទេ ហ្នឹងហើយបាទអញ្ចឹងតាំងពីខ្ញុំចាប់ផ្ដើមចាប់អារម្មណ៍បាល់ទាត់ចេះមើលបាល់ទាត់ជាង10ឆ្នាំជិត20ឆ្នាំចុងក្រោយនេះអត់តន់ឃើញអង់គ្លេសឈ្នះពានអីធំដុំមួយគេទេបាទតែពីមុនពីមុនវាមានបាទតែក្រោយមកជិត20ឆ្នាំនេះគឺគ្មានបាទអញ្ចឹងចង់ឲ្យអង់គ្លេសម្ដងទៅបាទដដែលដដែលពេកក៏ធុញណាបាទតែពតង្កាល់ហើយបារាំងគឺយើងមិនអាចមើលស្រាលហើយនឹងមិនអាចប្រកែកថាប្រទេសទាំងពីរនេះនឹង มันអាចលើកពៀនបានណាបាទយើងត្រូវទទួលស្គាល់ការពិតអញ្ចឹងតែម្ដង